អំណាកាលអង្គព្រះត្រង់យានណែយាងចនិពីយានមានកម្មរតន៍ ក្រោមដើមរាំងភ្នំព្រៃជុំចិត្តបរិស័ទមូលមិនពេញទ្រីត្រានៅថ្ងៃអង្គារ 15កើតណែក្នុងខ្នើពិសាំងប្រាំងមីសាឆ្នាំសាញ់បញ្ញសង្ឃ យាមអង្គីវេលាប្រឹងព្រៀងស្វាងរាំងស្មៃថេរាថេរាំងទាំងចាំក្មេង ថ្លៃពេលនោះយកបំយំពេកក្រៃស្ដាយព្រះចិនអស្រីក្រុមក្រុមនេះស្ដាយ ឡងស្ដាប់ច្បាប់អោបាត់ណែខ្លាំងថាបាត់ណែបានតាមធម្មតា ស្រុកស្រីប្រុសទាំងអស់គ្នាវន្តីបង្គំយំសួរសំបបិនលោកមិនចាំឈ្មោះ hút bằng đồng sáng xa đang ngay dùng chồng phục ta đành diện tử nà dân nhông loạn ba ហើយលោកម្ចាស់ណាជាអវ័យនឹងព្រះសំវេលី ថ្ងៃនេះបានអង្គព្រះ យាងមកអានន្តមិនអន់ទុនព្រះដីលើអង្គប្រំស្រីស្ដីសួរ សំស្នាមិនឃើញបងអាននយកហាត់ខ្ទុំភាំងត្រាញោមអើយកម្មការណា ចោមចៅចំដើមពីថ្ងៃនិងតទៅ យើងត្រូវកំព្រីក្រុមរូមបាអោ ma ចាំងចោលខាងទៅកើតតំសັດសួវិមាននេឋានទេវលោក ម្ដាយដឹងដំនឹងដោយទេវតាប្រាប់ថារុងកនល្អពេកទៅ ត្រង់ត្រី ឆោងឆាយអិនអាស្រូវអីលើមកដាញ់ស្គមអ្វីដល់ម្លាញ់ម្ដាយមើល សំរៀងកាយកូនអើយម្ដាយស្ដាយសើប្រលេងរលួយចិត្តផ្លារើក្នុងទីនេះ đàn từ hai ពីដើមអ្នកធ្លាប់មានលំនៅ មានស្រីយំតុងចាំកលវៅគ្មាននៅទុំណែ យប់ថ្ងៃណា មិនសំបើកូនមកសង្ស័យក្នុងព្រៃម្នាក់ ស័យក្នុងប្រានប្រា